សួស្តីបងប្អូនថ្ងៃនេះគ្រូមកកែលំហាត់ limit ណាលំហាត់ k អញ្ចឹងលំហាត់ limit មួយនេះគឺបងអូនជួសលេខចូលសិនយកប្រមាណទៅជំនួសបើយើងយក0ទៅជំនួសចូលក្នុង limit របស់យើងក្នុងអនុគមរបស់យើងនោះបាន0ដក ln 1ដក0នៅលើ0ការ៉េ អញ្ចឹង0ហ្នឹងគឺ0ដែរហើយលិននៅសល់0ដកលិន1នៅលើ0អញ្ចឹងលិន1ស្មើ0 0ដក0 0លើ0 0លើ0បែបនេះមានន័យថាវារៀងមិនកំណត់អញ្ចឹងរៀងនេះគឺរៀងមិនកំណត់បាទអញ្ចឹងយើងត្រូវ ប្រាប់គេអាហ្នឹងបាទយើងត្រូវប្រាប់គេថារៀងមិនកំណត់ណាបាទរៀង មិនកំណត់ចឹងរៀងមិនកំណត់នឹងមានន័យថាម៉េចមានន័យថាកំណត់អត់បានបានគេអត់កំណត់បាទរៀងមិនកំណត់0លើ0អញ្ចឹងវិធីនៅក្នុងការកណនីលីមីតនេះ គឺយើងគ្រាន់តែចាប់ x ជាកតាមកហើយសម្រួលមួយកតាចោលទៅណាបាទយើងចាប់ x ជាកតាមកអឺយើងបានបាទ x កតាមួយដកណាបាទ len បាទ1ដក x ហើយនៅលើ x ណានៅលើ x ការ៉េចេះអញ្ចឹងស្មើនឹង limit x កាត់ទៅរក0នេះសម្រួលមួយកតាចោលទៅសល់1ដកកន្លែងនេះ គ្រូសរសេរមកជាមួយលើ x len 1ដល់ x បាទហើយនៅលើ x ចេះណាបាទហើយមួយទៀតអឺយើងអាចចូលរៀងមួយទៀតទៅណា ចឹងគ្រូបញ្ជាក់លក្ខណៈរបស់របស់ logarit កាលណាបើសិនជា alpha គុណនឹង logarit នៃ x ចេះវាស្មើនឹងបាទ logarit បាទ logarit ហ្នឹងគឺ logarit ធម្មជាតិ logarit នៃពែនៃ x ស្វ័យគុណ alpha ចេះវិញយើងបោះស្វ័យគុណវាមកណាបោះមេគុណទៅជាស្វ័យគុណនៃរបស់វាហ្នឹងចឹងមកកន្លែងនេះយើងបាន limit x គិតទៅរូប0 1ដល់បាទលិន1បាទដល់ x ស្វ័យគុណ1លើ x ហើយនៅលើបាទ x ចេះណាហើយបន្តមកទៀតគឺ យើងត្រូវសរេឲ្យចូល ទៅក្នុងលក្ខខណ្ឌលីមីតមួយ គឺលីមីតរៀងមួយស្វេចគុណណាត់អញ្ចឹងគ្រូបញ្ជាក់តកតនឹងលីមីតនឹងមួយទៀតកាលណាបើសិនជាលីមីតណា x ខិតទៅរក0នោះ1បូកណាបូកណាបូក f x ហើយស្វ័យគុណនឹងត្រូវ1លើ f x ណាស្មើនឹងអឺស្មើអឺនឹងគឺករណីបាទករណីដែល បើ x ខិតទៅរក0នោះ f នៃ x ខិតទៅរក0ដែរអញ្ចឹងណាបានវាស្មើអឺណាកន្លែងហ្នឹងណាអញ្ចឹងងាកមកវិញរបស់យើង គឺ1ដកណាបាទលិន អានេះ1បូកជាមួយនឹងដក x ណាគឺចង់និយាយអាដក x ហ្នឹងគឺជា fx នៅលើ1លើដក x យេបាទហើយស្វ័យគុណនេះគេស្វ័យគុណត្រូវគុណថែមជាមួយនឹងដក1ទៅដើម្បីឲ្យវិជ្ជមានមកវិញហើយនៅលើ x ណាបាទ បន្តមកទៀតបន្តមកទៀតគឺយើងបាន limit x ខិតទៅរក0 1ដក ln នេះ1បូកជាមួយនឹងដក x បាទហើយស្វ័យគុណណានេះកន្លែងនេះយើងដាក់ស្វ័យគុណមួយទៅ ស្វ័យគុណ1លើដក x ហើយស្វ័យគុណដក1ពីលើនេះហើយនៅលើ x អញ្ចឹងយើងបានលីមីត x ខិតទៅរក0លីមីតនៃប៉ុណ្ណេះគឺវាស្មើអឺ1ដកអឺស្វ័យគុណដក1ទៅលើ x អញ្ចឹងយើងជំនួសចូលមកយើង បានអណន្តអូខេបាទប៉ុណ្ណឹង limit core